សោកស្ដាយតួឯកស្រីក្នុង MV ដុលល្បីជូនដំណើរអូនឡើង ផ្លូវ highway តារាសម្ដែងគង់ម៉ូនីកាបានបាត់បង់ជីវិតនៅមុននេះបន្តិចព្រោះតែគេនៅចាំបានថាផលិតកម្មកឡាស៊ីនវត្ត្រាកាលពីថ្ងៃទី24ខែសីហាឆ្នាំ2020កន្លងទៅ បានចេញ MV ផ្លូវការបទចម្រៀងជូនដំណើរអូនឡើងផ្លូវ highway របស់តារាចម្រៀងសម្លេងស្អកលោកខេមដែលជាបទចម្រៀងមួយ ចំណាយទឹកប្រាក់យ៉ាងច្រើននោះក្នុង MV មួយបទនេះមានការតាក់ទាញខ្លាំងណាស់សឹងតែគ្រប់ប្លង់ជាមួយនឹងការសម្ដែងយ៉ាងល្អឥតខ្ចោះរបស់តួអង្គនីមួយៗជាពិសេសឈុតឆាកបាញ់ប្រហារឈុតឆាកតួស្រីងូតទឹកក្នុងអាងជាដើមមើលទៅ ពិតជាក្តៅសាច់ខ្លាំងណាស់រហូតមកដល់ ពេលនេះ MV ខាងលើនេះមានអ្នកទស្សនាជាង3លានដងទៅហើយ តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះ គឺតួស្រីនៅក្នុង MV ដ៏ទាក់ទាញមួយនេះបានបាត់បង់ជីវិតទៅហើយដោយសារតែកៀងបេះដូងបើតាមលោកសាវិនហ្វីលីបជាតួអង្គក្នុង MV ខាងលើនេះដែរបានបញ្ជាក់នៅរសៀលថ្ងៃទី6ខែមិថុនាឆ្នាំ2022នេះថាតារាសម្ដែងគង់ម៉ូនីកា បានស្លាប់ដោយសារជំងឺកៀងបេះដូងនៅមុននេះបន្តិច កញ្ញាជាតួឯកស្រីក្នុង MV ដ៏ល្បី គឺបតជូនអូនឡើងផ្លូវ highway របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រី ទៅឲ្យបានស្ងប់សុខរីបចំណែកតារាចម្រៀងខេមជាម្ចាស់បទចម្រៀងខាងលើនេះនិងដើរតួក្នុង MV ខាងលើនេះដែរក៏បានបង្ហោះសារចូលរួមរំលែកទុក្ខជាមួយនឹងការពោលពាក្យថាប្អូនស្រីដូចជាលឿនពេកហើយរីបសូមចូលរួមរំលែកទុក្ខផង ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ